អត់ខ្វល់ឈុនសវណ្ណរាជឡាយកាប់លុយបាន តែ6ម៉ោងស្រាប់តែរត់ចោលស្រីអូនដោយសារតែបេក្ខជនម្នាក់ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន5ដងរួចមកហើយតែមិនចោះចាញ់ឡើយក៏សម្រេចចិត្តមក ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4តែ គួរឲ្យស្ដាយរូប គេ បាន ត្រឹមតែបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀតបេក្ខជនរូបនោះមានឈ្មោះថាទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែងធ្វើការផ្នែកអូដឺនៅភោជនីយដ្ឋានបានបង្ហាញវត្តមានក្នុងកម្មវិធី Cambodia Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4ដោយលើកយកចម្រៀងមួយបទដែលមានចំណងជើងថាស្រឡាញ់ស្ទើលេបជាសំនៀងដើមរបស់លោកណុកបញ្ញរិទ្ធមកធ្វើការបកស្រាយក្រោយវាយតម្លៃចប់ សុកសីឡាលិនផ្ដាល់ចេះអោកសុគន្ធកញ្ញាឲ្យណូនុកបញ្ញរិទ្ធជាម្ចាស់បតឲ្យយេះខណៈឈុនសវណ្ណរាជជាអ្នកសម្រេចចុងក្រោយឲ្យណូជាហេតុធ្វើឲ្យបេក្ខជនរូបនេះ បានយេះ2និងណូ2មិនអាចជាប់ទៅវគ្គបន្តបាននោះឡើយព្រោះអ្នកជាប់ទាល់តែយេះចាប់ពី3ឡើងទៅក្រោយពីធ្លាក់រួចបេក្ខជនរូបនេះបានត្រឹមតែសោកស្ដាយត្រឡប់ទៅក្រោយយំអោបពិធីការនីប៉ុណ្ណោះ អ្វីជាការចាប់អារម្មណ៍នោះវីដេអូនេះត្រូវ បាន កេណនី TikTok មួយ ដែលមានឈ្មោះថា Broji កាត់យក ទៅបង្ហោះក្នុងបណ្ដាញសង្គមដោយដាក់អក្សរខាងលើវីដេអូនោះថា បងរាជគិតថាសំឡេងដូចគាត់ពេកគាត់ឲ្យធ្លាក់គាត់ច្រៀងពីរោះណាស់ក្រោយពីឃើញវីដេអូនេះហើយអ្នកលេងបណ្ដាញសង្គម TikTok បានបញ្ចេញមតិស្រដៀងស្រដៀងគ្នារិះគន់ថា ពីរោះណាស់ហេតុអ្វីក៏ឲ្យធ្លាក់ ច្រៀងពីរោះប៉ុណ្ណឹងហើយឲ្យគាត់ធ្លាក់អ្នកខ្លះច្រៀងមិនបានគាត់ផងឲ្យជាប់គាត់ច្រៀងពីរោះណាស់មិនបានជាធ្លាក់មិនសមទេអាណិតគាត់ណាស់ច្រៀងសម្លេងឡើងពីរោះតែបែរជាឲ្យគាត់ធ្លាក់មិនយល់ទេ ស្របពេលមហាជនកំពុងតែរិះគន់ភ្លុកទឹកភ្លុកដីតារាចម្រៀងឈុនសវណ្ណរាជមិនបានឆ្លើយតបបែបណាឲ្យចំចំណុចនោះទេតែលោក បាន បង្ហោះរូបថត ជាមួយស្រីអូន ហើយប្រឡយពាក្យដ៏ចាក់ដោតថាម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយតែឆ្លៀតមកឡាយកើបលុយជាមួយមេស្រីខ្ញុំ បានតែ6ម៉ោងខ្ញុំក៏រត់ចោលគាត់ ដោយសារតែធុរេនរឿងរ៉ាវភ្ជុះភ្លៀងសັດសាហាវយ៉ាងណាក៏ពូរាជមិនចោះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្ដងស្បត់យកពេលវេលាដ៏មានតម្លៃរបស់អ្នក មកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចិញ្ចជាសម្រាមព្រោះខួរក្បាលរបស់យើងមិនមែនជាធុងសម្រាមនោះទេ Happy and Smile ស្រឡាញ់អ្នកទាំងអស់គ្នា Love you ដោយឃើញសារនេះអ្នកគាំទ្រលោកបានលើកឡើងថា គេច្រៀងបានពីរោះណាស់មិនគួរណាបងឲ្យគេធ្លាក់សោះគេផុសថាពេញក្នុង TikTok ថាគណៈកម្មការខ្លាច់បេក្ខជនល្បីជាងខ្លួន រវល់តែរឿងកើបលុយភ្លេចនៅអ្វីដែលជាភាពត្រឹមត្រូវយុត្តិធម៌សួរមួយពូមិនបានជាឲ្យគេធ្លាក់ បើគេច្រៀងចង់ពីរសជាងពូទៅទៀតនឹងរវល់កើបលុយភ្លេចមើលព័ត៌មានគេចោះ Cambodia Idol Season 4ពូរាជអញ្ចឹងបានឆ្ងល់ពូរាជឡាយឡាយរត់ចោលចែបាត់តាមពិតអញ្ចឹងសោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ